ម៉ៃសគុណទៀតហើយគ្រប់គ្នាពិតជា ក្តៅក្រហាយខណៈឃើញម៉ៃសគុណចូលទៅធ្វើរឿងនេះទើបបានជា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាចាញ់ឥណ្ឌូនេស៊ី សាលា Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកការប្រកួត កីឡាស៊ីហ្គេមវិញ្ញាសាបាល់ទះបរោះក្នុងវគ្គផ្ដាច់ព្រាត់រវាងឥណ្ឌូនេស៊ីប្រកួតជាមួយកម្ពុជា កាលពីយប់ថ្ងៃទី8ខែឧសភាឆ្នាំ2023ជាលទ្ធផលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាញ់ឥណ្ឌូនេស៊ីក្នុងពិន្ទុ15ទល់នឹង25តែយ៉ាងណាមិញជំវិញការចាញ់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាត្រូវបានអ្នកលេងបណ្ដាញសង្គមជឿជាក់ថា ការចាញ់នេះគឺដោយ ដោយសារតែបារមីផ្លូវក្នុងរបស់លោកម៉ៃសគុណតែម្ដងព្រោះថានៅអំឡុងពេលឡាយការប្រកួតគេបានឃើញលោកម៉ៃសគុណបានចូលទៅខមមិន លើកទឹកចិត្តកីឡាករកម្ពុជា ដោយបានសរសេរពាក្យថាជ័យយោកម្ពុជា ក្រោយពី បានដឹងថារឿងនេះគឺមកពីម៉ៃសគុណដែលល្បីល្បាញជាមនុស្សចង្រៃខ្លាំងក្នុងអំឡុងរដូវស៊ីហ្គេមគឺឲ្យតែម៉ៃសគុណធ្វើការគ្រប់គ្រងឬសៀក្រុមកីឡាករណាហើយ បើមិនចាញ់ក៏ស្មើដែរនោះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាក្តៅក្រហាយបែបបែបនេះថាថាមែនមែនចង្រៃខូចអារម្មណ៍មកអាឈួតនឹងបើវា នៅស្ងៀមស្ងៀមទៅវាថៃចប់ហើយពេលនេះចប់ដោយគ្មានវាចាទោះជាយ៉ាងណាក៏សូមបញ្ជាក់ឲ្យដឹងថាក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ីគឺត្រូវបានគេទទួលស្គាល់ថាជាក្រុមខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយនេះគឺជាការឈ្នះមេដាយជាលើកទី12ហើយសម្រាប់ឥណ្ឌូ ណ្ឌូនេស៊ីហើយក៏ជាការឈ្នះពីរលើកជាប់ជាប់គ្នាផងដែរពលគឺកាលពីឆ្នាំ2021ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី31ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានយកឈ្នះម្ចាស់ផ្ទះវៀតណាមខណៈមកដល់ឆ្នាំ2023នេះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32ឥណ្ឌូនេស៊ីក៏បានយកឈ្នះម្ចាស់ផ្ទះកម្ពុជាទៀតដែលពិតជាមិនធម្មតានោះទេ